ខ្ញុំដឹងថាពេលនេះខ្ញុំទិញអំបិលបានច្រើនទេហើយខ្ញុំមានរបស់មួយជូនអំបិលក្តីសម័យនិងគុំដងរបស់ខ្ញុំណាគឺអំបិលខ្ញុំជួយអំបិលវាគឺជាក្តីសុខមួយសម្រាប់ខ្ញុំឯងរឿងខ្លះយើងអាចកុហកគេបានតែយើងអាចកុហកខ្លួនឯងបានទេហើយរឿងខ្លះទៀតវាត្រូវការពេលវេលានៅក្នុងការសម្រេចចិត្តមីចង់យកអីគេយកចោះគឺយើងចង់បានឯងធ្វើជាកូនសាហ្នឹងឯងក៏ដឹងដែរថារៀមនេះគេសម្រេចឯងប៉ុណ្ណាអញសុំទោសផងមីងពេលនេះញ៉ាំមានអារម្មណ៍ធ្វើកូនសាណាគេទៀតទេមីង